ួស្ដីមិត្តអៀនទាំងអស់គ្នាសួស្ដីជនរួមភាសាអញ្ចឹងថ្ងៃនេះយើងមកជួបគ្នា នៅក្នុងមេរៀនថ្មីគឺមេរៀនទី20ចំណងជើងថាម៉េចកូនមេរៀនកូនចាំបាទល្អណាស់អញ្ចឹងចំណងជើងមេរៀនគឺមេរៀនកូនចាំតែចាំមេរៀនអ្វីដែលគេនឹងយកមកនិយាយអញ្ចឹងនៅក្នុងមេរៀននេះអ្នកទាំងអស់គ្នាកូនសិស្សលោកគ្រូនឹងនាំកូនឲ្យចេះអានពាក្យអានលបា និងអានសូត្រក៏ដូចជាមេមេសូត្របាទនិងពាក្យទាំងឡាយអញ្ចឹងមុននឹងលោកគ្រូនាំកូនទៅអានពាក្យហើយនឹងមេសូត្រកូនក៏លេចមកមើលរូបណានៅក្នុងមេរៀនរបស់យើងតើកូនឃើញរូបអីខ្លះកូនឃើញក្មេង2នាក់បាទក្មេង2នាក់គាត់ស្លៀកពាក់កៅអីកូនគេនស្លៀកកៅរៀនគាត់ណាជាអីជាសិស្សសាសាលាអញ្ចឹងកូនគិតថាគាត់មកពីរៀនឬក៏គាត់ទៅរៀន មកពីរៀនបាទមកពីរៀនកំពុងតែនិយាយគ្នាផងណាឆ្កាដៃឆ្កាជើងមិនដឹងចង់ប្រាប់អីគេមិនណាបាទដូចជាចង្អុលផងគាត់ណាចង្អុលអីគាត់គិតមើលចង្អុលអីអឺដឹងហើយបើលោកគ្រូបាទលោកគ្រូស្មានគឺចង្អុលពីទិសមកទៅមុខទៅក្រោយអញ្ចឹងណាទិសជើងត្បូងអីហ៎បាទហើយឃើញរូបអីទៀតកូនរូបអីទៀតឃើញឪពុកម្ដាយបាទឪពុកម្ដាយក៏នៅអង្គុយនៅទីនោះតែនៅចាំមើលផ្លូវកូនមកពីរៀនគាត់ណាអូឆ្កែ ហាញដាវនេះមួយទៀតបាទច្រើនណាស់អូនរូបទេសភាពចិត្តជុំហ្នឹងណានៅទីជនបទផ្ទះរបស់គេហ្នឹងអញ្ចឹងលោកគ្រូនឹងនាំគោនិងអ្នកទាំងអស់គ្នា ទៅអានមេសូតទាំងអស់គ្នាបាទអញ្ចឹងយើងប្រុងប្រែងស្ដាប់ហើយនឹងហាត់អានតាមបាទមេសូតមេសូតបតកាកតិបតកាកតិបាទបនឹងទៅអានថាបត បនឹងតើបនឹងតើអានថាបាត់អូកូនថាថាថ្មីគឺណាបនឹងតើអានថាបាត់បនឹងតើអានថាបាត់បាទបាត់ហ្នឹងណាមិនបបគេតែបាត់អញ្ចឹងកាកៈតិកអាកានឹងកកាកោអានថាកៈតអេតិអញ្ចឹងបាត់កាកៈតិបាទអូណាអញ្ចឹងអ្នកគ្នាស្ដាប់ហើយអានតាមម៉ែឲ្យស្ដាប់ខ្ញុំម៉ែ ខ្ញុំលោកគ្រូអត់អានអើយទេកូនពីព្រោះភាសាខ្មែរ ស្រៈអើគឺផ្សេងស្រៈអើគឺសឹងប៉ុន្តែអ្នកតសេអ្នកតែងឬក៏យ៉ាងម៉េចទេបានជាច្រឡំហ្នឹងកូនណាឬក៏គេចង់អានអើទៅជាអើដែរមិនដឹងចាំពិតពួកអទេអើយកឲ្យអើយគេសេស្រៈអើ មួយទៀតកូនណាចឹងលោកគ្រូនាំកូនអានតាមតែអក្សរទេកូនណាឲ្យត្រូវភាគច្រើន ចឹងម៉ែឲ្យស្ដាប់ខ្ញុំម៉ែឲ្យស្ដាប់ខ្ញុំជួនកាលអាអហ្នឹងគេទៅជាឧទាហរណ៍ចឹងម៉ែឲ្យម៉ែឲ្យឬក៏ម៉ែអើយម៉ែអើយម៉ែឲ្យពុកឲ្យកូនសុំពុកឲ្យកូនសុំចង់អល់ទិសប្រាប់ចង់អល់ទិសប្រាប់បាទទិសប្រាប់តាមដែលកូនរៀនតាមដែលកូនរៀនពុកព្រៀនម៉ែប្រាប់ពុកព្រៀនម៉ែប្រាប់ ថាបើនឹងរាប់ថាបើមិនរាប់មិនមិនណាគុននឹងនឹងបើនឹងរាប់ទិសធំមាន4ទិសធំមាន4បាទទិសបូតៈសិនទិសបូតៈសិនបាទតៈសិនគុនណាតៈសិនតៈសិនប៉ះចំរាប់មិន មិនប៉ះចំរាប់មិនប៉ះចំរាប់មិន មានខុសនឹងក្បួន មានខុសនឹងក្បួនបាទក្បួនទៅដល់ឧត្តរទៅដល់ឧត្តរឧត្តនោះណាឧត្តនឹងតឧត្តបាទគេច្រើនតែអានមិនមិនប្រកបតែពាក្យវាត្រូវការប្រកប បន្តមិនស្ទួន បន្តមិនស្ទួន កូនចេះកូនចេះមួមួនកូនចេះមួមួន ទិសតូច4ទៀតទិសតូច4ទៀតបាទអាគ្នេនិរដី អាគ្នេនិរដីពាយោបគ្រប់3ពាយោបគ្រប់3កូនរាប់មិនឃ្លាតកូនរាប់មិនឃ្លាតអត់ទេកូនកូនកូនបាទរាប់មិនឃ្លាតហ៎មើលកូនរាប់មិនឃ្លាតបាទមួយមួយកូនណាអីសានគ្រប់4អីសានគ្រប់4 ដោយខ្ញុំប្រឹងឆ្លៀតឲ្យខ្ញុំអត់ទេកូនដោយខ្ញុំប្រឹងឆ្លៀតដោយខ្ញុំសិក្សាក្មៃគ្មៀតសិក្សាក្មៃគ្មៀតតាមលោកទាំងពីរតាមលោកទាំងពីរទាំងពីរអញ្ចឹងកុំឲ្យខាតពេលច្រើនមកនេះថាពេលវេលាមានតម្លៃកូនណាពេលវេលាមានកំណត់ យើង គឺជាអ្នកកំណត់ពេលវេលាចឹងដើម្បីប្រើវាមានប្រយោជន៍ ចឹងឲ្យកូនប្រឹងខ្លួនឯងបានច្រើនលោកគ្រូនាំកូនអានណាតោះកូនអានខ្លួនឯងតែម្ដង ទៅលោកគ្រូជួយខ្លះខ្លះសូមកូនអានមើលមេសោតបតកាគតិតោះទាំងអស់គ្នាមកអានជាមួយគ្នាម៉ែម៉ែអើយស្ដាប់ខ្ញុំពុកអើយកូនសុំកូនយ៉ាកូននេះអានតែពាក្យកូនឯងអានមិនត្រូវចង់អើ ទិសប្រាប់បាទតាមដែលគូលៀនពុកពៀមម៉ែប្រាប់ថាបើនឹងរាប់ទិសទិសធំមាន4បាទយល់ទៅកូនអានបានត្រូវអានលឿនណាទិសទិសបន្តិចនឹងសទិសណាទិសបូតាសិនទិសបូតាសិនបាទបូនឹងពរបត់អានតាបូតែប៉ុណ្ណឹងបូតាសិនបូតាសិន ប៉ះចំរាប់មិនប៉ះចំរាប់មិនមានខុសនិងក្បួនបាទមិនមានទេមិនមានខុសនឹងក្បួនតោះទៅបតោះអានោះទៅបដល់អ៊ុតដោទៅបដល់អ៊ុតដោបានបន្តមិនស្ទួនបន្តមិនស្ទួនគូនចេះមួនមួន ទិសតូចមាន4ទិសទិសតូច4ទៀត4ទៀតបាទអាជុំជុំអាគណេអាគណេមានដីអាគណេមានដី ពាពាយោគ្រប់3ពាយោគ្រប់3ពាយោគ្រប់3កូនរាប់មិនឃ្លាតអញឃ្លាតបាទកូនប្រកបណាមើលអ៊ីមីណោមិនធ្លើណាធ្លើវាឃ្លានតឃ្លាតអីកូនរាប់មិនឃ្លានអីសានគ្រប់គ្រប់4ដោយខ្ញុំប្រឹងឃ្លាត សិក្សាក្មេងគ្មានតាមលោកទាំងពីរបាទគុណអរគ្នាត្រូវតែប្រឹង អានណាមិនថាមេសូតមិនថាចម្រៀងកូនឯបានល្អចាំពាក្យពេចអានហើយទើបកូនច្រៀងទៅវារលូនណាកូនណាឥឡូវអានជាមួយគ្រូម្ដងទៀតណាព្រោះអឺកូននៅក្បែរនេះក៏អានរៀងតាក់តាក់ដែរអញ្ចឹងទាំងអស់គ្នាក៏ប្រហែលដែរកូនណាតោះប្រឹងប្រែងអាន ទាំងអស់គ្នាអានជាមួយលោកគ្រូមេសូតបតកាកតិ ម៉ែអើយស្ដាប់ខ្ញុំពុកអើយកូនសុំចង់អុលទឺប្រាប់តាមដែលកូនរៀនពុកព្រៀនម៉ែប្រាប់ថាបើនឹងរាប់ប៉ុន្តែកូនទឺធំមាន4ទឺបូតាសិនប៉ះចំរាប់មិនមានខោនឹងក្បួនទៅទៅដល់ឧត្តរ បន្តមិនស្ទួនកូនចែមមមួនទិសតូច4ទៀតអាគ្នេនិរដីពាយោអបគ្រប់3កូនរាប់មិនឃ្លាតអីសានគ្រប់4ដោយខ្ញុំប្រឹងឆ្លៀតសិក្សាថ្មីគ្មៀតតាមលោកទាំងពីរអីចេះបងប្អូនគ្នាមកហាត់សូត្រជាមួយលោកគ្រូគាត់ណាបងប្អូនគ្នា ហាត់សូត្រម្ដងមួយឃ្លាម៉ែអើយស្ដាប់ខ្ញុំម៉ែអើយស្ដាប់ខ្ញុំពុកអើយកូនសុំពុកអើយកូនសុំចង់អល់ទិ5ចង់អល់ទិ5តាមដែរកូនរៀនតាមដែរកូនរៀនពុកព្រៀនម៉ែប្រាប់ ពុកព្រៀនម៉ែប្រាប់ថាបើនឹងរាប់ថាបើនឹង ទិសធំមាន4ទិសធំមាន4ទិសបូតៈសិនទិសបូតៈសិនប៉ះចំរាប់មិនប៉ះជាប់មិនប៉ះចំរាប់មិនប៉ះ ចំងាប់មិនមានខុងនិងក្បួនមានខុសនិងក្បួនទើបដល់អ៊ុតដោទើបដល់អ៊ុតដោបន្តមិនស្ទួនបន្តមិនស្ទួនកូនចេមមួនកូនចាមមួនទិសតូច4ទៀតទិសតូច4ទៀតអាគ្នេនីរដីអាគ្នេនីរដី ពាយមគ្រប់3ពាយមគ្រប់3គូនរាប់មិនឃ្លានគូនរាប់មិនឃ្លានអីសានគ្រប់4អីសានគ្រប់4ដោយខ្ញុំប្រឹងឆ្លៀតដោយខ្ញុំប្រឹងឆ្លៀតសិក្សាថ្មីគ្មៀតសិក្សាថ្មីគ្មៀតតាមលោកទាំងពីរតាម បាទអរគុណកូនកូនដែលបានហាត់អានណាទាំងអស់គ្នាហាត់អានជាមួយគ្នាអត់ចេះអានបាទខាងក្រោមហ្នឹងគឺជាបង្ហាញពីប្រភពហ្នឹងណាដកស្រង់ពីសៀវភៅយើងរៀនអានតែបានបោះពុំតាំងពីឆ្នាំ1970ពីបាទខ្ញុំគ្រូឃើញអក្សរក្រហមហ្នឹងគ្រូសំណោះណាបងណាក្នុងតែខ្មែរយើងបានសុខសบายហើយប៉ុន្តែមានរឿងមិនចេះអស់សង្គ្រាម តោះអញ្ចឹងតើយើងរៀនចេះដឹងដើម្បីបញ្ជាសង្គ្រាមហ្នឹងណាតែមានសក្តីល្ងងខ្លៅច្រើនឆ្លោះប្រកាន់គ្នាច្រើនទៅក្រៀមចាញ់តបោកគេហ្នឹងជាងជាមួយគ្នាណាបងប្អូនគ្នាចាប់ដើមអអានពីលើមកបងណាបាទអានពីលើមេរៀនទី20ទៀតមេរៀនកូនចាំចាំអីមេរៀនកូនចាំអំណាន ចូលសូត្រនៃសូត្រខាងក្រោមមួយឆ្លើយនឹងសំណួរមេសូតបតកាកតិម៉ែអើយស្ដាប់ខ្ញុំពុកអើយកូនសុំចង់អល់ទិ5តាមដែលកូនរៀនពុករៀនម៉ែ5ថាបើនឹងរួមទិធំមាន4 ទិសបោតៈសិនប៉ះចំរាប់មិនមានខំនឹងក្បួនទើបដល់ឧត្តរបន្តមិនស្ទួន កូនចេះមួមួនទិតូច4ទៀតអាគ្នេនិរដីពាយមក្រុម3កូនរាប់មិនឃ្លានអីសានគ្រប់4ដោយខ្ញុំប្រឹងឆ្លៀន សិក្សាក្មៃគ្មានតាមលោកទាំងទីអរគុណអរគុណបងប្អូននេះតោះយើងមកហាត់រៀនការរៀនពាក្យណាទាំងអស់គ្នានឹងចេះអានពាក្យទាំងអស់នឹងជាមួយលោកលោកគ្រូលោកគ្រូជាអ្នកនាំអានប្រកបពាក្យនោះណាយើងអត់បានហាត់សរសេរលើក្តារទេអញ្ចឹងយើងប្រឹងប្រកបហើយយើងហាត់សរសេរចូលសៀវភៅការរៀនពាក្យការរៀនពាក្យកអំណានពាក្យកអំណានពាក្យបូបូបាទប្រកបទៅមិនកូនបូ ប្រកបថាបអូបូនឹងពើរបាតគុំថាមើលបអូបូនឹងពើរបាតតោះអាននឹងប្រកបបអូចាំអីអាននឹងប្រកបបូបអូបូនឹងពើរបាតរបាតបូបាទអានថាបូកណាប្រកបអញ្ចឹងតែតែអានថាបូតាក់សិនតាក់សិនតាក់សិន សិនណាអានថាតៈសិនអញ្ចឹងលោកគ្រូបន្ថែមឲ្យកូនឲ្យដឹងណាអញ្ចឹងសង្យោគជាស្រៈបានន័យថាសំលេងរបស់វាអហើយនឹងនឹងអណាគាត់ណាបាទថាថ្មីសង្យោគវាស្មើនឹងស្រៈអីស្រៈហើយនឹងស្រអបាទស្រៈបានន័យថាពូអគាត់ណាដល់ពេលយើងអានស្រអតតែជប់ពូអបានតើអតតនឹងកតអា ចឹងសាំងយកហ្នឹងមានសំឡេងស្អាតណាកូនណាពួកអចឹងដល់ពេលពួកអវាទៅជាស្អាតណាមិនសអឲ្យស្អាតឲ្យសារពួកអស្អាមិនស្អាចឹងដល់ពេលពួកអស្អាពួកអស្អាដល់ពេលសាំងយកហ្នឹងពួកអសំឡេងស្អាតដល់ពួកអសំឡេងស្អាតអញ្ចឹងទៀកណាតើអ៊ីនឹងកទៀកអញ្ចឹងលោកគ្រូនំកូនប្រកបណាតើនឹងកទៀកតើ កបតាក់បាទហ្នឹងរបៀបប្រកបគាត់ណាពាក្យជើងសអេសេនឹងណសិនជើងសអេសេណសិនតាក់សិនតាក់សិនអញ្ចឹងអានមើលតោះអានមើលកូនតាក់សិនអានថាតាក់សិនបាទតោះប៉ះចំប៉ះចំជើងលោកគ្រូនៅគុណអានរបៀបថាអានជាមួយបល័យសំស្ក្រឹតហ្នឹងណាប៉ះចំគាត់ណាជើងបបល័យអានថាបប៉ប៉អង្សប៉ះជើងចអេចេអ៊ីម៉លចំប្រកបគុណបនឹងសប៉ះ bốn phơ pa chuyện cho ấy chị mở châm chuyện cho ấy chị mở châm pa châm pa châm pa châm pa châm và an tha này phải dịch bọc chương rồi nè pa châm pa châm chương bom nọ pipo tôi chịu bọc chương bộ á pa ăn xó pa ột đo ột đo và bà cọ thầm ấy អ៊ុនឹងតអ៊ុតជើងតនឹងរអានថាដយើងអានថាខ្លួនឯងបីដៃអញ្ចឹងបីតានថាបីដៃអញ្ចឹងណាតាអ៊ុនឹងតអ៊ុតជើងដរដ តអ៊ុតជាងតរៅដអ៊ុតដអ៊ុតដណាអានថាអ៊ុតដបាទពាយប់ពាយប់ពាយប់ពាយប់បើអៀពាបើអៀពាយោសាំងយកនឹងបើជាងយោយប់បើយោសាំងយកនឹងបើជាងយោយប់ពាយប់ឬក៏យោអក់យកនឹងបើយប់ក៏បានដែរយកអយៈបើយប់ហ្នឹងយើងទៅគ្នាអានថាពាយប់អា ថាពីយប់បាទយកយយនឹងបយប់នឹងបតក់មួយយាមបយីបតក់មួយយប់ហ៎អញ្ចឹងអានថាថ្មីមើលពីយប់អានថាពីយប់បាទល្អណាស់បងប្អូនគ្នាណាប្រឹងរែកអានឲ្យច្រើនកាន់តែបបាក់កាន់តែប្រឹងយូរទៅយើងនឹងគង់ចេះអានបានណាអានបានរួចតោះយើងប្រឹងបានប្រមាណយកប៉ុណ្ណឹងឲ្យប្រឹងទៀតខពុនយល់ពាកខពុនយល់ពាកបូបូនាមនាមបាទនាមណាទឺខាងកើតទឺខាងកើត បាទតេសិនតេសិននាមនាមទិសខាងត្បូងទិសខាងត្បូងអូដអូដនាមនាមទិសខាងជើងទិសខាងជើងប៉ះចំប៉ះចំនាមនាមទិសខាងលិចទិសខាងលិចបាទក៏ភ្លេចអានឡើងវិញណាចាំយើងអាចចប់ចាំអានឡើងឡើងវិញអានយោចាកោបដិសាបកោបដិសាបក្មៃគ្មៀតក្មៃគ្មៀត ផ្ទុយនឹងច្រអូផ្ទុយនឹងច្រអូណៃស្មៀតផ្ទុយនឹងច្រអូមួមមួនមួមមួនផ្ទុយនឹងទុនជ្រាយផ្ទុយនឹងទុនជ្រាយបាទទុនជ្រាយតើនៅតមតមួយទុនចាស់មួយណាមួមមួនផ្ទុយនឹងទុនជ្រាយខវេវចនៈស័ព្ទខវេវចនៈស័ព្ទបាទខ្លះអានវចនៈស័ព្ទដូចគេអានវើនឹងចូលគេអានវចចឹងណា បើចំណាក់តាមទម្លាប់អានហ្នឹងគាត់ណាវៈចណៈមួយពាក្យមួយព្យាង្គចំណាក់ស័ព្ទនិងពាក្យប្រឹងយ៉ាងពាក្យប្រឹងបាទប្រអឺប្រឹកប្រឹកងប្រឹងណាប្រឹងប្រឹងប្រឹងខិតខំខិតខំប្រឹងប្រែងប្រឹងប្រែងសង្វាតសង្វាតព្យាយាមព្យាយាមអោហាត់អោហាត់តោះខ្លួនអានខ្លួនឯងមើលប្រឹងប្រឹងខិតខំប្រឹងប្រែង សង្វាតព្យាយាមអោអោណាអោស្រាក់វិញតួអោហាតងើសាទីសាសាប់ញើសាទីសាសាប់និងពាក្យ2និងពាក្យ2បាទ2មានរោគឺចំនួន2អត់រោអានឹងនិបាតអនិបាតនេះអាយ៉ាតនិបាតនេះទៅ2រោ2ទៅ2រោ2បាទពូប្រើ2ខុសគ្នាណាគុណនាម គុណនាមមួយគូបគ្នាមួយគូបគ្នាគឺមួយនឹងមួយគឺមួយនឹងមួយពីរពីរបាទបើណាមួយនឹងមួយគឺបានជាជាពីរមួយហើយមួយទៀតហើយបើ E2 បើ E2 នេះបាទនេះបាទចឹងនៅនេះបាននេះថានេះបាទអាយតនិបាទអាយតនិបាទបាទអានិបាទហ្នឹងអាយតនិ បាទអំពីអំពីពីនេះពីនោះពីនេះពីនោះបាទអំពីពីនេះពីនោះឧទាហរណ៍មកពីណាឧទាហរណ៍មកពីណាបាទឧទាហរណ៍មកពីណាអរគុណអញ្ចឹងយើងថ្ងៃហ្នឹងយើងរៀនប្រវត្តិហ្នឹងកូនណា អានសូត្រមេសូត្រហើយនឹងអាន អានការរៀនពាក្យហាត់អានការរៀនពាក្យអញ្ចឹងមុននឹងបញ្ចប់យើងអាន ការរៀនពាក្យឡើងវិញបាទវគ្គក្រោយយើងជួបគ្នានៅម៉ោងសំនួរនិងលំហាត់ ចាអានឡើងវិញកូន1 2 3ចាប់ដើមចាយទៀកកអំណានទៀកបាទទៀតទៅបូអានថាបូអឺទិសទៀកទៀកសិនអានថាទៀកសិនបងប្អូនគ្នាអានឧត្តដអានថាឧត្តដពាយប់ពាយប់អានថាពាយប់ខខូនយោពាកបូនាម មានទិសខាងកើតទិសខាងកើតតាក់តាក់សាននាមទិសខាងត្បូងឧដឧដឧដនាមនាមទិសទិសខាងជើងប៉ះចំប៉ះចំនាមទិសខាងលិចខាងលិចណានិយាយថាលិចតាកោការបដិសេធបាទថ្មីគ្មានផ្ទុយនឹងច្រអូ មួនមួនមួនទុយនឹងទុនជ្រាយខោខោវេវៈជាណៈសត្វនឹងពាកប្រឹងប្រឹងប្រឹងខិតខំប្រឹងប្រែងស្វាសងសងសងសងអីវត្តសងវត្តជាយាមជាយាមអើវត្តអោគុនអត់ចំណាំអោស្រាក់វិញទួនៅទៅអើទៀតតោអោហាតណាងើងើ វេសតិសតិសាសាបនិងពាក្យ2បាទ2នឹងរោគុណនាម1គូបគូប1គូបគ្នានេះមើលអសច្បាស់មិនចេះទៅមុខគុណ1គូបគ្នាប្រកបណាគឺ1និង1 2 2និបាតនិបាតបាទអយតនិបាតអយតនិបាតអំពី ពីនេះពីនោះឧទាហរណ៍មកពីណាបាទអរគុណ